សូមជូនរឿងមនុស្សភ្នែក3ថ្លែងពីជីវិតអភ័ព្វរបស់គ្រួសារមួយគ្រួសារមួយនេះ មានសមាជិក3នាក់ប៉ុណ្ណោះគឺឪពុក ម្ដាយនិងកូនប្រុសម្នាក់រំលឹកការដើមឡើយមុនពេលពីអ្នកប្តីប្រពន្ធនេះបង្កើតបានកូនប្រុសមួយពីអ្នកប្តីប្រពន្ធនេះធ្លាប់ជាអ្នក មានទ្រព្យធូរធារមួយនៅក្នុងភូមិកាលនោះ ពួកគេអាចរស់នៅបានយ៉ាងរីករាយក្នុង ផ្ទះដ៏ធំរបស់ពួកគេ អ្វីៗត្រូវបាន ផ្លាស់ប្ដូរក្រោយពីពួកគេបង្កើតបានកូនប្រុសម្នាក់ស្នាមញញឹមពីអ្នកប្តីប្រពន្ធត្រូវបានបដូរជំនួសដោយទឹកមុខក្រៀមក្រំវិញដោយកូនប្រុសរបស់ពួកគេកើតមក មានរូបមិនដូចគេឯងកូនប្រុសម្នាក់នេះកើតមកមាន ភ្នែកដ៏ទឹក3វាពិតជារឿងចំណែកណាស់សម្រាប់មនុស្សទូទៅ តាមពិត រឿងសោកសៅមិនមែនដោយសារតែកូនប្រុសខ្លួនកើតមក មានភ្នែកដល់ទៅ3នេះទេតែដោយសារការរើសអើងរបស់ អ្នកភូមិមនុស្សម្នាក្នុងភូមិកើតគំនិតមិនអស់ចិត្តនឹងក្មេងភ្នែក3ម្នាក់នេះពួកគេយល់ថាក្មេងភ្នែក3ម្នាក់នេះ អាច បង្កគ្រោះចង្រៃទៅក្នុងភូមិរបស់ពួកគេ អ្នកភូមិបានបណ្ដេញចេញគ្រួសារក្មេងភ្នែក3នេះឲ្យចេញឆ្ងាយនេះ ជាជីវិតរបស់គ្រួសារក្មេងភ្នែក3ក្រោយពេល20ឆ្នាំនៃការបណ្ដេញចេញពីភូមិពុកម៉ែកូនបានមកពីព្រៃវិញហើយ ថ្ងៃនេះកូនបេះផ្លែឈើបានច្រើនណាស់ពុកម៉ែពិសាទៅតនៅស្រស់ល្អណាស់កូនប្រុសកូនលំបាកហើយ កូនត្រូវមករាប់រងគ្រួសារទាំងមូលបែបនេះពុកពិតជាអត់បានការមែនបែរជាមកធ្លាក់ខ្លួនឈឺយូរឆ្នាំយ៉ាងនេះឲ្យពុកសុំទោសកូនប្រុស អត់ទេពុក កូនអាចមើលថែពុកម៉ែបាន កូនពិតជាពេញចិត្តណាស់កូនគ្មាន អារម្មណ៍នឿយហត់ឡើយអាចក្លាយជាបង្អែកសម្រាប់គ្រួសារយើង វាជាបំណងប្រាថ្នារបស់កូនអរគុណណាស់កូនប្រុសកូនជាអំណោយដែលទេវតាប្រទានឲ្យពុកនិងម៉ែពុកម៉ែសូមពុកម៉ែកំព្រួយធ្វើត្បិតពេលនេះយើងក្រលំបាកមែនតែឥឡូវកូនធំហើយ កូនសន្យាថានឹងខំប្រឹងធ្វើឲ្យគ្រួសារយើងរស់នៅក្នុងជីវភាពដ៏រីករាយបំផុតកូនប្រុសម៉ែកូនមិនបាច់ខំប្រឹងពេកទេរាល់ថ្ងៃនេះ ពុកនិងម៉ែក៏អាចរស់នៅបានសុខស្រួលហើយដែរជីវភាពពួកគេបែបនេះអ្វីត្បិតអាចរស់នៅបាន តែវាពិតជាគួរឲ្យស្រងេះស្រងោចណាស់ បរោះភ្នែក3ទោះមានកម្លាំងអាចធ្វើការបាន តែគេមិនអាចចូលទៅក្នុងភូមិបានឡើយ ដូច្នេះគេអាចបានត្រឹមបេះផ្លែឈើនិងបោកបាញ់សត្វប៉ុណ្ណោះសម្រាប់ចិញ្ចឹមជីវិតការដែលគ្មានទំនាក់ទំនងជាមួយមនុស្សផ្សេងទៀតនេះបានធ្វើឲ្យបរោះភ្នែក3ម្នាក់នេះអបសុកខ្លាំងណាស់ពេលព្រឹកព្រលឹមបានមកដល់ទៀតហើយ វាជាពេលដែលបរោះភ្នែក3នេះចេញទៅរកអាហារពុកម៉ែឥឡូវកូនដល់ពេលចេញទៅព្រៃហើយ ល្អណាស់កូនប្រុសកូនត្រូវថែរក្សាខ្លួនផងកុំប្រឹងខ្លាំងពេកបានឬមិនបានកូនត្រឡប់មកផ្ទះវិញមកបរោះភ្នែក3ក៏ចេញដំណើរទៅព្រៃថ្ងៃនេះគេដើរបបបាញ់សัตว์បរោះភ្នែក3ខិតខំណាស់មួយសន្ទុះក្រោយមក ថ្ងៃនេះយើងត្រូវបាញ់ឲ្យបានសัตว์ធំមួយយកទៅផ្ទះដើម្បីធ្វើម្ហូបឲ្យពុកនិងម៉ែពិសាឲ្យបានឆ្ងាញ់ម្ដង និយាយចប់ហើយ បរិបភ្នែក3ក៏ចេញដំណើរបន្តទៀតពេលមួយព្រឹកកន្លងផុតទៅ គឺមិនដូចជាគេចង់បានឡើយថ្ងៃនេះសំបីកូនសត្វតូចមួយក៏បរិបភ្នែក3មិនអាចរកបានផង ហើយថ្ងៃនេះយ៉ាងម៉េចអញ្ចេះមិនក៏ចម្លែកម្ល៉េះមិនក៏ខ្ញុំដើរមិនជួបសត្វមួយអញ្ចឹងចម្លែកណាស់ក្រោយមកបន្ទាប់ពីការខំប្រឹងគេ បានជួបនឹងសត្វស្វាមួយក្បាល តែបរោះភ្នែក3មិនបានរីករាយឡើយដោយសារសត្វស្វាមួយក្បាលនេះវាត្រូវរបួសហើយស្គមស្គាំងខ្លាំងណាស់ឃើញហើយបរោះភ្នែក3ក៏ចូលទៅចិត្តឯសត្វស្វារបួសនោះពេលឃើញមនុស្សដើរមកចិត្តវាពិតជាភិតភ័យខ្លាំងណាស់ខ្ញុំប្រកាសជាស្លាប់ពេលនេះមិនខានមនុស្សលោកបានឃើញខ្ញុំហើយអត់ទេយើងមិនសម្លាប់ឯងទេកុំភ័យអីឯងទៅរបួសហើយស្គមស្គាំងយ៉ាងនេះនោះ មិនក៏អ្នកអាចស្ដាប់សំឡេងសត្វនិយាយបានចម្លែកណាស់យើងក៏មិនដឹងដែរមិនដឹងដោយសារអីទេ តែកុំខ្វល់អីនិយាយពីឯងវិញមិនក៏ឯងមកនៅទីនេះ ហើយត្រូវរបួសទៀតគឺខ្ញុំត្រូវមនុស្សដេញបាញ់សម្លាប់ គេបាញ់ត្រូវខ្ញុំហើយតែខ្ញុំព្យាយាមរត់លាក់ខ្លួនទើបអាចមានជីវិតមកដល់ពេលនេះ តែមើលទៅខ្ញុំប្រកាសជារੂនបានយូរទៀតទេ យើងពិតជាចង់ជួយឯងណាស់ តែមិនដឹងថាគួរជួយយ៉ាងម៉េចតើអ្នកពិតជាចង់ជួយខ្ញុំមែនទេមែនយើងចង់ជួយឯងឥឡូវឯងឆាប់ប្រាប់យើងមកថាយើងគួរជួយឯងយ៉ាងម៉េចពិតជាល្អណាស់នៅក្នុងព្រៃនេះ មានអាស្រមតាឥសីម្នាក់គាត់មានបារមីខ្លាំងពូកែណាស់គាត់តែងតែជួយដល់សត្វនៅក្នុងព្រៃនេះសូមអ្នកជួយយកខ្ញុំទៅអាស្រមតាឥសីម្នាក់នោះផង បរោះភ្នែក3ក៏បានជួយយកស្វារបួសនោះ ទៅអាស្រមតាអេសីពេលទៅដល់អូគឺការពិតក្នុងព្រៃនេះពិតជាមានអាស្រមតាអេសីមែនហើយតាអេសីក៏បានចេញមកគាត់បានសួរទៅកាន់បរោះភ្នែក3ចៅប្រុសអាចៅប្រុសទៅណាដែរមិនក៏ចៅប្រុសអាចមកដល់ទីនេះអូលោកតា គឺខ្ញុំចូលមករកអាហារនៅក្នុងព្រៃនេះ ចៃដនក៏មកជួបនឹងសត្វស្វាមួយក្បាលនឹងហើយវាត្រូវរបួសធ្ងន់ណាស់វាបានពឹងឲ្យខ្ញុំជួយយកវាមកទីនេះ លោកតាអាចជួយវាបានមែនទេបាន តាពិតជាអាចជួយវាបានសំចៅកំព្រួយអីល្អខ្លាំងណាស់លោកតាប៉ុន្តែអញ្ចឹងមានន័យថាលោកតាក៏អាចព្យាបាលជំងឺបានដែរមែនទេ លោកតា លោកតាគឺឪពុករបស់ខ្ញុំគាត់មានជំងឺយូរណាស់មកហើយ មិនថាប្រើថ្នាំអ្វីទេ គាត់មិនអាចជាសះស្បើយឡើយលោកតាអាចជួយឪពុកខ្ញុំផងបានទេ អ្នកកំឡោះហាត្បិតយើងអាចជួយដល់សัตว์លោកបានពិតមែនតែវាមិនមែនគ្រប់រឿងនោះទេជំងឺរបស់ឪពុកចៅ តាមិនអាចព្យាបាលបានទេមិនអញ្ចឹងលោកតាហេតុអីលោកតាមិនអាចព្យាបាលឪពុកខ្ញុំបាន ខ្ញុំអាចដឹងថាលោកតាមាន បារមីខ្លាំងពូកែណាស់គ្មានអ្វីដែលលោកតាមិនអាចធ្វើបានទេ ចៅប្រហាគ្រប់ជីវិតសត្វគឺសត្វតែមានហេតុនៅខាងដើម គ្រប់រឿងទាំងអស់មិនមែនថាយើងចង់ធ្វើវាហើយ ធ្វើវាបាននោះទេទោះបីជារឿងនេះយើងដឹងថាយើងអាចធ្វើវាបានក៏ដោយរឿងជំងឺរបស់ឪពុកចៅមានតែមនុស្សម្នាក់ប៉ុណ្ណោះដែលអាចជួយបានពិតមែនឬលោកតា ម្នាក់នោះជាអ្នកណា ហើយគេនៅឯណាទៅ ខ្ញុំនឹងទៅរកគេភ្លាម។ មិននៅឆ្ងាយទេចៅគឺជាចៅប្រុសតែម្ដង គឺមានតែចៅប្រុសទេដែលអាចជួយឪពុកចៅបានខ្ញុំមិនយល់ទេលោកតា មានន័យថាម៉េចតើខ្ញុំអាចជួយឪពុកខ្ញុំយ៉ាងម៉េចទៅចៅប្រុសស្ដាប់តាចៅប្រុសកើតមកមានភ្នែក3វាមិនមែនជារឿងចៃដន្យនោះទេដើមកំណើតរបស់ចៅ គឺជាមនុស្សសំខាន់ម្នាក់នៅឯទីដ៏ខ្ពង់ខ្ពស់កំណើតចៅនៅលើផែនដីនេះ គឺដើម្បីមកជួយដល់មនុស្សសត្វទាំងឡាយគ្រាន់តែមិនទាន់ដល់ពេលប៉ុណ្ណោះតែពេលនេះ គឺដល់ពេលហើយចៅដល់ពេលដែលភ្នែកទី3របស់ចៅបើកមើលពិភពលោកនេះហើយ ពេលដែលភ្នែកទី3របស់ចៅបើកបានហើយ គឺចៅអាចមើលឃើញគ្រប់យ៉ាងទាំងអស់អ្វីដែលមនុស្សទូទៅមិនអាចមើលឃើញចៅអាចមើលឃើញនៅមានរឿងច្រើនណាស់ដែលចៅអាចធ្វើបានបន្ទាប់ពីភ្នែកទី3របស់ចៅ បានបើកឡើង។ ខ្ញុំមិនបានដឹងរឿងនេះសោះចុះលោកតាតើពេលនេះខ្ញុំត្រូវធ្វើម៉េចទើបអាចបើកភ្នែកទី3នេះបានសូមចៅប្រុសដើរទៅទិសខាងកើតនៃខ្ទមរបស់តាពេលចៅប្រុសដើរបានមួយសន្ទុះចៅនឹងបានឃើញដុំថ្មមួយយ៉ាងធំហើយនៅក្បែរដុំថ្មនោះ មានផ្កាពណ៌ស្វាយមួយដើម ចៅត្រូវសម្លឹងមើលឲ្យចំផ្កាពណ៌ស្វាយនោះមួយសន្ទុះនោះ ភ្នែកចៅនឹងចាប់ផ្ដើមបើក បន្តិចម្ដងបន្តិចម្ដងហើយចៅពិតជាអរគុណលោកតាខ្លាំងណាស់ឥឡូវចៅលាលោកតាសិនហើយបានឥឡូវសូមចៅទៅចោះបរោះភ្នែក3ក៏ធ្វើតាមសម្ដីលោកតាអិសីម្នាក់ នោះពេលគេដើរបានមួយសន្ទុះក៏បានឃើញដុំថ្មយ៉ាងធំនិងដើមផ្កាពណ៌ស្វាយមួយមែនក្រោយពីធ្វើតាមបណ្ដាំលោកតាហើយពេលនោះ ហាទីបំផុតផ្នែកទី3របស់ខ្ញុំពិតជាអាចបើកបានមែនពិតជាអស្ចារ្យខ្លាំងណាស់ពេលដែលផ្នែកទី3របស់ខ្លួនអាចបើកបានហើយ នេះក៏ជាពេលដែលបរិសផ្នែក3ម្នាក់នេះបានដឹងពីអតីតជាតិរបស់គេដែរគេបានដឹងថា ការចាប់កំណើតជាមនុស្សនេះគឺ គេមកជាមួយនឹងភារកិច្ចជាច្រើន មិនបងអងយូបរិសផ្នែក3បានចេញដំណើរទៅផ្ទះវិញ ពេលមកដល់ផ្ទះពុកម៉ែ កូនបានត្រឡប់មកវិញហើយអូកូនប្រុសកូនត្រឡប់មកវិញហើយហ៎ប៉ុន្តែមិនក៏ថ្ងៃនេះកូនមកដៃទៅទេអញ្ចឹងតែមិនអីទេយើងកូននៅសល់អាហារខ្លះដែរពុកម៉ែថ្ងៃនេះកូនមានរឿងចង់ប្រាប់ពុកម៉ែរឿងនេះពេលដែលពុកម៉ែបានស្ដាប់ហើយ ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់តើរឿងអីទៅកូនប្រុសពុកម៉ែនេះណែឥឡូវផ្នែកទី3របស់កូនអាចបើកបានហើយ ហាគឺពិតជាបើកបានពិតមែនអស្ចារ្យខ្លាំងណាស់បរោះភ្នែក3បានរៀបរាប់ពីអតីតជាតិរបស់ខ្លួនឲ្យឪពុកម្ដាយបានដឹងទាំងអស់ពិតជារឿងគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ពុក ពិតជាមានសំណាងមែន ដែល បានជួយ ផ្ដល់កំណើតដល់អ្នកខ្ពង់ខ្ពស់ដូចជាកូនប៉ុន្តែម៉ែសប្បាយចិត្តណាស់កូនប្រុសចុះពេលនេះកូនត្រូវធ្វើអ្វីខ្លះបាទពុកម៉ែ កូននឹងប្រើភ្នែកទិព្វរបស់កូននេះទៅជួយដល់មនុស្សសត្វទាំងឡាយដែលជួបការលំបាកតែពេលនេះ ពុកម៉ែអ្វីដែលកូនត្រូវធ្វើមុនគេនោះ គឺកូននឹងជួយឲ្យជំងឺពុកជាសះស្បើយសិនហើយកូននឹងប្រើភ្នែកទិព្វរបស់កូននេះជប់ផ្ទះដ៏ធំមួយឲ្យពុកម៉ែបានរស់នៅគេបានបើកភ្នែកទិព្វទី3នោះឡើងពេលនោះឪពុករបស់គេបានជាសះស្បើយពីជំងឺភ្លាម ហើយផ្ទះដ៏ធំមួយ បានផុសឡើងនៅចំពោះមុខពួកគេពិតជារឿងអស្ចារ្យណាស់អរគុណហើយកូនប្រុសថ្ងៃបន្ទាប់បរោះភ្នែកទឹកនេះក៏បានចូលទៅក្នុងភូមិធ្វើត្បិតត្រូវអ្នកភូមិបណ្ដឹងចេញនឹងជេស្ដីតែគេនៅតែទៅគេបានជួយមនុស្សជាច្រើនដែលមានជំងឺឲ្យជាសះស្បើយ មិនយូរប៉ុន្មានមនុស្សនៅក្នុងភូមិបានដឹងថាបរិះភ្នែក3នេះមិនមែនជាមនុស្សចង្រៃដូចជាពួកគេបានគិតឡើយតែពួកគេបានដឹងថាបរិះភ្នែក3នេះគឺជាអ្នកមានបនមកចាប់ជាតិដើម្បីជួយដល់មនុស្សលោកទាំងឡាយហើយពួកគេក៏បានរស់នៅជាមួយអ្នកភូមិវិញយ៉ាងសុខសាន្ត